Thôi vô Thôi Thôi bị đau lại nữa á Mà lươn lươn mà Thôi vô xây Vô đi Em đó sao Không, ờ, không vô nè À anh sống on tay hơi bữa gì Anh chẳng là off cũng thao ở lý thế miệng ba bị héo hãy mình luôn bia nó mới đá lên nát ta ta nó mới đá ta anh cũng lên bia lên ấy phong nó chả lướn mà ផលលៀងណែណែណែណែមកយាយអាតពាក់លៀងឯងយកមិនបានទេតាខ្វាយជាអ្នកយកណែឃើញទេកោះបួនទឹកកោះបួនទឹកណាដល់តែខ្វាយសោះហ្មងឥឡូវពុតខោហើយអញដល់តែខ្វាយរហូតហេហើយមកមកអ្នកខ្វាយនេះអញសង្ស័យមិនដឹងមានកូនទៀតតែហ្មងអូយមានកូនស្អីបើអាតពាក់ឈឿនហ្នឹង វាស្រវឹងរាល់យប់ដេកដល់ភ្លឺណែរាល់ថ្ងៃហ្នឹងណាមានតកូន3នាក់ហ្នឹងអញហ្នឹងចំចំរស់ផងហើយវាយកទៅស្អីទៀតចំស្អីអញឃើញកូនវាដើររៀនចៃយកលុយមកចំពុកវាសោះហ្នឹងណាអូយណែអញបកកើតវាអស់ឈានដល់ធ្លប់គ្រាន់តែឲ្យវាដើររលុយអញចៃខ្លះហ្នឹងវាទៅតោះស្អីអើ អស់ឈាមតែឯងមែនខ្វៃចុះអាបែកឈឺនោះវាមិនហត់ទេអីអូយវាខ្មេះស្អីឡើងអាបែកឈឺនឹងតវងទៅក្បាលមិនរួចពីវងស្រែនោះគ្មានកំណើចើគេទេអូយចាញ់វាចាញ់វាទៅនិយាយរឿងកូនរឿងប្តីស្អីអីទៀតវិញមកចាញ់ផងទៅចាញ់មកព្រោះចាញ់ផងខ្ញុំក្តៅក្រហាយមកនិយាយរឿង អេផឹកអាស្រងាឈ្ងុយមកជុលជុលជុលជុលផឹកផឹកផឹកអញដាក់ភេថ្ងៃហ្នឹងណាអញភេមកដៃណែមកសាមញ្ញអញឈ្នះបៀបាន30ម៉ឺន30ម៉ឺនចឹងបានថាថ្ងៃហ្នឹងហែកផឹកមិនខ្លាចចិត្តអញទេផឹកម៉ាសេរីអើអូនអញអ្នកប៉ាវនេះលុយបាទបង អាំងប៉ាវហ្មងណាផឹកអើអូយដឹងតាបងហ្នឹងណាចិត្តល្អហើយឲ្យតាបងឈ្នះលបាយលើកណាគឺមិនដែរភ្លេចពួកខ្ញុំទេអូឡឡឡឡលើកដៃលើកដៃដៃដៃពូដៃហ៎ពូដាច់មុនទៀតពូទេទេបាច់ភ័យណែបងឈឿនណាសាច់ខ្លែបងអូម៉ៃអាឈឿនណាផឹកមិនដែរចេះស៊ីសាច់ខ្លែមែន ហើយផឹកដាក់ប្រមាណក៏បានដែរផឹកស៊ីចាញ់គេហែកមកចោលអានាងចុះនៅហ្នឹងណាមិនដឹងឈឿនណាប៉ុន្តែដែរហើយប្រាប់ពួកឯងមកទៀតម្ចាស់ផ្ទះម្ចាស់ផ្ទះជួលអត់ណាអូអឹមល្ងងអើយសែនល្ងងបើអញវិញអញសុចិត្តយកលុយទៅធ្វើសន្តាគីលំដាប់កាយ10អញមិនមកយកថ្លៃបន្ទប់មួយខែ50 60ហ្នឹងទេតែណាមកម្ចាស់ផ្ទះហ្នឹងយល់បាទដាច់បងឈឿនគាត់ឆ្លាតណែ អញមិនត្រឹមតែឆ្លាតត្រឹមមុខចំនួនប៉ុណ្ណឹងទេបើនិយាយរឿងយោបាយអញមិនដាច់ទៅរៀនណាទេអញចេះខ្លួនឯងមកឆ្លាតហើយបើសិនធ្វើសំណងវិញអញប្រាប់ស្អីស្អីស្អីអាវិស្វកវិស្វគួយណានៅក្នុងស្រុកខ្មែរពីណាក៏ស្គាល់ដែរចេះមិនដល់អញទេមកផឹកផឹកផឹកអាមកភ័យទេមកមកមកមក ដាក់មួយទៀតសិនចាំនិយាយគ្នាដាក់ដាច់អញបាយហ្នឹងអញលុយច្រើនណានេះលុយណាដែលបងឈឿនលុយតមាត់បោបាច់សុទ្ធតែចេះចំនួនអីណាហើយពេលណាបានសងលុយថ្លៃស្រាខ្ញុំខ្លះហ៎សុភ័ក្រខ្ញុំរត់ដបមិនអស់ហើយណា ហើយលឺអូតតែឈ្នះលបាយអាណាលុយហើយកំដិចក៏មិនឃើញសងខ្ញុំអញ្ចឹងអាអើយលុយស្អីចាំកូនខ្ញុំមកប្រែចាយវិញខ្ញុំអុយប៉ណ្ណឹងប៉ណ្ណឹងអីជំពះខ្ញុំរត់ដល់ពេលណាខ្ញុំគ្មានស្រាឲ្យជឿទេអើយតាមានខ្ញុំសងហើយមានសេរីឯងមកភ័យទេតើកូនខ្ញុំមកប្រែចាយវិញខ្ញុំអស់ទាំងអស់ហើយមិនចេះអាណិតកូនខ្លះទេគ្នាក្បាលប៉ិនខ្ចងហើយឲ្យគ្នាដើររើសអេបចាយយល់មិនចាំពួកឯងនេះ មកធ្វើមកឯងមកលុយអញមកកណូឯងទៅផឹកដាក់មួយអាចចាំយាយលេខទៀតបងគាត់សុកនេះមើលឯងតរេចចាច់ទេអីចា ពុកម៉ែខ្ញុំដូចជាពុកម៉ែគេទៅណោះពុកម៉ែគេក៏ក្រដែរហេតុអីអើបានជាគាត់យកកូនមករៀនតើពេលណា ទៅពុកម៉ែខ្ញុំឈប់លេងល្បែងនឹងផឹកស្រាទៀតទៅ កាន់តែល្អឥតខ្ចោះស្រាបៀរកម្ពុជាឈ្នះមេដាយមាស5ឆ្នាំជាប់ជាប់គ្នា ពី Mon Selection ពិសាដោយការទទួលខុសត្រូវនៅ Manchester City រៀងជានិច្ចដើម្បីផ្ដោតធម្មពលដល់អ្នកកុំព្រីយ៉ាមវល់អេសកូឡាឈ្នះរង្វាន់បុណ្យរៀលរៀលចំនួន300រង្វាន់ Ice what the fun ស៊ីមឡា Gen IQ ថ្មីក្មេងកាន់តែរឹងមាំរៀនសូត្រកាន់តែពូកែសិនតាបង្កើតមិត្តភាពនឹងពេលវេលាដ៏សប្បាយជាមួយគ្នា Colgate សោះអបល់ថ្មី200ក្រាមបន្ថែមច្រាស់ដល់ថ្មីក្នុងប្រអប់ម៉ាដាម ជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាមក្រអូបជានិរន្តរ៍ Simla Total Comfort លេខ2ថ្មីសុខភាពល្អថ្ងៃនេះដើម្បីអនាគតភ្លឺស្វាង DT ប្រអប់ថ្មីរូបរាងថ្មីគុណភាពល្អដូចដើម DT ស្រស់ស្អាតលើសពីការរំពឹងទុកថ្មីទឹកដោះគោប្រអប់សញ្ញាខ្លាំងខ្មុំគុណភាពល្អនិងគុណប្រយោជន៍ពីស្រាំងសាឡៃ រឹងមាំ Milo ជាមួយ Active Go ដែលជាសមាសធាតុផ្សំពីប្រូតូបាល់វីតាមីននិងសារធាតុរ៉ែដើម្បីធ្វើឲ្យពលឆ្ពោះទៅមុខស្វាងចែជាមួយ Nescafe ពិសាគ្រឿងស្រវឹងសូមកុំបាក់បោក Sting ជីវិតប្រកបដោយភាពស្វាហាប់ Download យកកម្មវិធី Party Reward App ឥឡូវនេះទៅ Pedisure ជួយដល់ការលូតកម្ពស់កាន់តែប្រសើរត្រឹមតែ8សប្តាហ៍រសជាតិ Strawberry ថ្មី Hey! គេខ្ញុំប្រកាសជាដូចពួកគាត់អញ្ចឹងខ្ញុំមិនបាច់ដល់រៀបចាយទៅសប្តាហ៍នេះទេេមិនក៏កាយសម្រាប់សម្រាប់រាយពេញនឹងអញ្ចឹងអា អាក្មេងអស់នេះឲ្យទៅរើអេតចាយពេលណាកាយសម្រាប់រាយពេញនឹងចំហ្មងមិននឹងទៅស្មើនឹងបងប្អូនខ្ញុំមិនមកស៊ីឲ្យនៅទេអូយខ្វាយយក ស៊ីស្អីហ៎ថ្មហ្នឹងហីបាច់ស៊ីបាច់អីតិចទៀតណាបងស្រីឯងមកប្រើអេចៃវិញហើយចាំមានអបាយស៊ីថាតាអញពងលេខមានលេខអីផងតាអូនវាហៅមកហើយហើយបាវាហៅហើយមិនលួងវានាំវាទៅដើរលេខណាតាតានាំវាទៅណាតាអញកំពុងលេខមានលេខអីផងហេ រំខានមែនកូនអស់នេះវិញអាកូននេះតែបិទទ្វារចាក់អស់គ្នាឥឡូវអូយលេបវាលេអីតោះថ្ងៃនេះចាញ់ចាញ់ដល់នេះហើយកូនខ្វៃមករំខានដល់តែឯងលេងប៊ីលេងបានអូយចាំអាបែបធំឡើងណាបញ្ជូនវាឲ្យត្រូវអេតចៃដូចបងស្រីវាអញ្ចឹង យតែលុយកូនធ្វើអេតចាយឲ្យអូចាយឡើងហត់តាតាញ៉ាប់លេងអានទៅយកលុយពីគ្នាផង តាមមិនចឹងអាចទៅបែកឈើខ្វេះយកអស់ឥឡូវអូយមានគោកមានអីសោះចោលមក ស្រាប់ណាទុកអញអត់ធ្វើការធ្វើងារអីទេមួយថ្ងៃមិនក៏ទៅសបងងើបប៉ានៅវងស្រែដល់រួចសោះអត់កំណត់សោះហ្មងថាអញឲ្យកំណត់ហាញងើបប៉ាមរួចពីពីវងស្រែហើយជួយឯងងើបប៉ាមរួចពីវងលបាយហ្មងល្អជាអញប្រហែលទៅបានអញចង់ខ្លួនមួយឯងអញដល់ដល់វេលាមានដែរ ម៉ែកូនចង់ជួយរឿងនេះគេណាម៉ែកូនចង់ខ្លាចជាគ្រូពេទ្យគាត់ចង់ឲ្យរកអាចារ្យចឹងទៅម៉ែហេយចូលរៀនស្អីហ៎ចង់ធ្វើគ្រូពេទ្យស្អីមិនខ្វះឲ្យពេទ្យហ៎តើទៅទៅដល់បានឯងបងអូនស៊ីហ៎អេអញលេខមានលេខអីបន្ត កាន់តែល្អឥតខ្ចោះស្រាបៀរកម្ពុជាឈ្នះមេដាយមាស5ឆ្នាំជាប់ជាប់គ្នាពី Mon Selection ពិសាដោយការទទួលខុសត្រូវនៅ Manchester City ព្រៀងជានិច្ចដើម្បីផ្ដល់ធម៌ពលដល់អ្នកកុំព្រៀងយ៉ាវល់អេសកូឡាឈ្នះរង្វាន់4លានរៀលចំនួន300រង្វាន់ Ice what the fun ស៊ីមឡាហ្គេន IQ ថ្មីក្មេងកាន់តែរឹងមាំរៀនសូត្រកាន់តែពូកែតាបង្កើតមិត្តភាពនឹងពេលវេលាដ៏សប្បាយជាមួយគ្នា Colgate សហបាល់ថ្មី200ក្រាមបន្ថែមច្រាស់ដល់ថ្មីក្នុងប្រអប់ម៉ាដាម ជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាមក្រអូបជានិរន្តរ៍ Simla Total Comfort លេខ2ថ្មីសុខភាពល្អថ្ងៃនេះដើម្បីអនាគតភ្លឺស្វាង DT ប្រអប់ថ្មីរូបរាងថ្មីគុណភាពល្អដូចដើម DT ស្រស់ស្អាតលើសពីការរំពឹងទុកថ្មីទឹកដោះគោប្រអប់សញ្ញាខ្លាំងខ្មុំគុណភាពល្អនិងគុណប្រយោជន៍ពីស្រាំងសាឡៃ រឹងមាំ Milo Management Active Go ដែលជាសមាសធាតុផ្សំពីប្រូតូបាល់វីតាមីននិងសារធាតុរ៉ែដើម្បីធម្មពលឆ្ពោះទៅមុខស្វាងចែជាមួយ Nescafe ពិសាគ្រឿងស្រវឹងសូមកុំបាក់បប Steam ជីវិតប្រកបដោយភាពស្វាហាប់ Download ចូលកម្មវិធី Party Reward App ឥឡូវនេះទៅ Pedisure ជួយដល់ការលូតកម្ពស់កាន់តែប្រសើរត្រឹមតែ8សប្តាហ៍រសជាតិ Strawberry ថ្មីអូជុំជុំជុំបងនេះបងនេះខ្ញុំឃ្លានបាយហ៎បងចាំបងដាក់បាយស៊ីទីទៀតបានបាយស៊ីហើយចាំបន្តិចណាបាទបង អស់ហើយអូយម៉ែហើយថ្មហ្នឹងឯងអត់តន់រើអីចាស់រើអីនេះនេះហើយថ្មណាបានទៅម៉ែខ្ញុំមកចង់ដល់រើចាស់ចឹងឯងម៉ែខ្ញុំចង់ចូលរៀនវិញណាម៉ែអើយទៅរៀនស្អីហ៎ពូជអញមិនដែររៀនទេគ្មានឃើញដាច់ពួយហ្មង អានេះអរិយខ្លះល្ងងជាងអញទៀតកុំទ្រានណាស់អស់លុយតើតើតើតើទៅរើចាយថ្ងៃអីគេរើអស់តើតើតើវ៉ៃគេត្រូវតើតើតើទៅរើអីចាយរើអីរើអីចាយអើម៉ែផឹកស្រាលេងលបែងកូនអត់មិនដឹងចង់រៀនចង់ស្អីវាបើហិនតលុយ ញលេងបៀចាញ់អស់ហើយឲ្យលេងខ្លាំងមកអញយកទៅផឹកស៊ីអូយគ្មានទេមកគ្មានមែនអញឃើញលេងបៀឆ្នាំរហូតសោះហ្នឹងអញមិនចង់ឲ្យលេងបៀឆ្នាំចលុយរបស់អញបែរចង់បានលុយផឹកស្រាណាស់ទៅទៅធ្វើអេចៃមួយកូនណាណែអង្គអង្គ ប្តីហេងសយអាប្តីអត់កំណើតហេហើយវាមកក្រដាស់ហ្នឹងមកទៅហោម៉ែវាស្អីហើយកដាស់ហ្នឹងស៊ីកើតដែរអុយកូនអត់ប្រយោជន៍ទេសមោតារបស់អត់ប្រយោជន៍ទេមកទុកក្នុងផ្ទះអុយអញចេះអានទេវ៉េ សំនីរើចៃទៀតឯងក្មួយចាពូក្មួយចង់រើចៃបានច្រើនជាងហ្នឹងឯងចង់តាពូពូស្គាល់កន្លែងមួយកន្លែងហ្នឹងមានចៃច្រើនណាស់ហើយអត់មានណាគេស្គាល់ទេចង់ទៅអត់ចុះបើទៅធ្វើការអូថ្ងៃហ្នឹងពូអត់ធ្វើការពូចង់ជូនក្មួយឯងទៅដោយសារតែក្មួយឯងកូនរបស់មិត្តភក្តិរបស់ពូចឹងហើយពូ ចង់ជូនក្មួយឯងទៅចង់ទៅអត់ ចាទៅតាចំពោះជូនទៅនោះនៅខាងនោះមកមកពូពូនំញ៉ាំមកតែនឹងទៅអីទៅនឹងមានអាចារ្យអឺពូឃើញផ្ទះហ្នឹងអត់មានមនុស្សនៅ កាន់តែល្អឥតខ្ចោះស្រាបៀរកម្ពុជាឈ្នះមេដៃមាស5ឆ្នាំជាប់ជាប់គ្នាពី Mon Selection ពិសាដោយការទទួលខុសត្រូវនៅ Manchester City ព្រៀងជានិច្ចដើម្បីផ្ដល់ធម៌ពលដល់អ្នកកុំព្រៀងយ៉ាំវល់អេសកូឡាឈ្នះរង្វាន់4លានរៀលចំនួន300រង្វាន់ Ice what the fun ស៊ីមឡាហ្គេន IQ ថ្មីក្មេងកាន់តែរឹងមាំរៀនសូត្រកាន់តែពូកែតាបង្កើតមិត្តភាពនឹងពេលវេលាដ៏សប្បាយជាមួយគ្នា Colgate សហបាល់ថ្មី200ក្រាមបន្ថែមច្រាស់ដល់ថ្មីក្នុងប្រអប់ម៉ាដាម ជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាមក្រអូបជានិរន្តរ៍ Simla Total Comfort លេខ2ថ្មីសុខភាពល្អថ្ងៃនេះដើម្បីអនាគតភ្លឺស្វាង DT ប្រអប់ថ្មីរូបរាងថ្មីគុណភាពល្អដូចដើម DT ស្រស់ស្អាតលើសពីការរំពឹងទុកថ្មីទឹកដោះគោប្រអប់សញ្ញាខ្លាំងខ្មុំគុណភាពល្អនិងគុណប្រយោជន៍ពីស្រាំងសាឡៃ ឬមុំ Management Active Go ដែលជាសមាសធាតុផ្សំពីប្រូតូបាល់វីតាមីននិងសារធាតុរ៉ែដើម្បីធម្មពលឆ្ពោះទៅមុខស្វាងចែជាមួយ Nescafe ពិសាគ្រឿងស្រវឹងសូមកុំបាក់បោក Steam ជីវិតប្រកបដោយភាពស្វាហាប់ Download យកកម្មវិធី Party Reward App ឥឡូវនេះទៅ Pedisure ជួយដល់ការលូតកម្ពស់កាន់តែប្រសើរត្រឹមតែ8សប្តាហ៍រសជាតិ Strawberry ថ្មីហើយក្នុងផ្ទះហ្នឹងសិតតែឯចាយអញ្ចឹងហើយបានជាពូនាំឯងមករើសទៅតែខ្ញុំលើហ៊ានរើសពូខ្លាចហើយខ្លាចអីមកមក Xiêm Xiêm À nhé Xiêm Rồi Ông bà mặc rộp bà cầm bấy xì lối Mà à, liên Quay vô អើយនឹងបៀបកាច់ចុះស្អីសុំលុយស្បាយអូនហេអើយហុយហាយមកទៅអាខ្នងហ៎ហាយមកទៅអីហ៎មកទៅអីហើយខៃពុកលេវាចាញ់ហ៎ហ៎អាកូនចង្រៃនេះអញកំពុងតលេខវាចាញ់ផងហុយសយនោះសយអើយ និយាយញ៉ៃពេញបន្ទប់ហ្មងអញកំពុងចាច់បៀហ្មងរំខានណាអើយហើយវាថេទៀតហើយហាទឹកភ្នាក់លាលងហ្នឹងហាគ្រាន់តែមើលប្អូនប៉ុណ្ណឹងធ្វើដូចវេទនាណាស់ចឹងហាអាកំណើននេះបងប្អូនចេញពីមុខអញបងប្អូនចេញឆ្ងាយមុខអញតបបាត់ចកាហ្នឹងទៅអេម៉ា đó, Đừng bia xin nhảy vô xây đấy À, ở lừa anh trai thôi mày à, Cô mà đây kia này Thôi Lôi giấy Anh đã bỏ hỏng bánh sọt đấy Hai mày vô giấy đấy Anh phải lôi ai Nè rồi anh anh, anh giùm ở đây á anh tụi men sẽ chạy lên đâu đây Người anh ấy đấy Anh không coi ai làm cho cô đó Còn anh Anh ê, ê, anh quay Ừ, chúng ừ. ờ, Anh lỡ à ờ, Ôi à, chươn mình khoai, chụp khám nhiệt đôi chai tao vơi Chạp tụi mơ cô này nổi pết ạ Nè mình, nè ấy កូនខ្ញុំនៅនៅរកចាយហឹកស៊ីដូចឆ្កែកូនប្រឡែងដូចសត្វប្រើកូនឲ្យដើររើសអេតចាយពីវាលពីកាលកូនហែងគេសេចក្តីសុខទេឥឡូវគេចាំលោកពេញភូមិទៀតឥឡូវកូនហែងគេជូនទៅពេទ្យហើយតែមើលកូនទៅពេទ្យហ៎អីទៅពេទ្យកូនម៉ែនិយាយកាយបងអូនឯងកូនម៉ែកូនមិញកូន 我恨你，高兴的很。 ខ្ញុំញាក់ញាក់ញាក់ទៅត្រូវទៅលោកគ្រូពេទ្យនៅពេលដែលគេរងការប៉ះពាល់អំពើហិង្សាលើលើភេទគេតែងតែមានការផិតភ័យនិងប៉ះពាល់សតិអារម្មណ៍សតិអារម្មណ៍ប៉ះពាល់ច្រើនបន្តិចអាស្រ័យទៅលើសតិរបស់គាត់បើគេនៅតែបែបនេះអ្នកទាំងពីរគួរតែបញ្ជូនគេ ទៅមណ្ឌលព្យាបាលជំងឺផ្លូវចិត្តកុមារទៅល្អអពុកសំទោសកូន con ទៅជាបាត់ហើយជាវិញណាកូនពុកខុសហើយអពុកសុំទៅកូនកូនម៉ែម៉ែអ្នកកូនម៉ែអ្នកកូនមកមិនម៉ែពួតដល់ល្បែងពេកទៅបដាឲ្យកូនខ្លាញ់ទៅជាបែបនេះឲ្យម៉ែសុំតោះកូន Sunny Cảm ơn tao có ម៉ាអើអីដែរហ៎ហ៎ថ្ងៃណាតពុកជប់ផឹកស្រា ថ្ងៃណាទៅទៅមើលចំណិនល្បែងថ្ងៃណាទៅពុកមកជប់ឆ្លុះគ្នាហើយថ្ងៃណាទៅពុកមកជាមួយកូនថ្ងៃណាទៅកូនមកជ្រឿនឯកែ កាន់តែល្អឥតខ្ចោះស្រាបៀរកម្ពុជាឈ្នះមេដាយមាស5ឆ្នាំជាប់ជាប់គ្នាពី Mon Selection ពិសាដោយការទទួលខុសត្រូវនៅ Manchester City រៀងជានិច្ចដើម្បីផ្ដោតធម្មពលដល់អ្នកកុំព្រីយ៉ាមវល់អេសកូឡាឈ្នះរង្វាន់បុណ្យរៀលរៀលចំនួន300រង្វាន់ Ice What the fun ស៊ីមឡា Gen IQ ថ្មីក្មេងកាន់តែរឹងមាំរៀនសូត្រកាន់តែពូកែសិនតាបង្កើតមិត្តភាពនឹងពេលវេលាដ៏សប្បាយជាមួយគ្នា Colgate សោះអបល់ថ្មី200ក្រាមបន្ថែមច្រាស់ដល់ថ្មីក្នុងប្រអប់ម៉ាដាម ជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាមក្រអូបជានិរន្តរ៍ Simla Total Comfort លេខ2ថ្មីសុខភាពល្អថ្ងៃនេះដើម្បីអនាគតភ្លឺស្វាង DT ប្រអប់ថ្មីរូបរាងថ្មីគុណភាពល្អដូចដើម DT ស្រស់ស្អាតលើសពីការរំពឹងទុកថ្មីទឹកដោះគោប្រអប់សញ្ញាខ្លាំងខ្មុំគុណភាពល្អនិងគុណប្រយោជន៍ពីស្រាំងសាឡៃ រឹងមាំ Milo ជាមួយ Active Go ដែលជាសមាសធាតុផ្សំពីប្រូតូបាល់វីតាមីននិងសារធាតុរ៉ែដើម្បីធ្វើឲ្យពលឆ្ពោះទៅមុខស្វាងចែជាមួយ Nescafe ពិសាគ្រឿងស្រវឹងសូមកុំបើកបប Sting ជីវិតប្រកបដោយភាពស្វាហាប់ Download យកកម្មវិធី Party Reward App ឥឡូវនេះទៅ Pedisure ជួយដល់ការលូតកម្ពស់កាន់តែប្រសើរត្រឹមតែ8សប្តាហ៍រសជាតិ Strawberry ថ្មីបើមិនថ្ងៃនឹងមែនក៏នឹងចង់ចាំតែចេះដឹងរឿងអីម៉ែឪដែរហ៎ចេះដឹងរឿងម៉ែឪអីថ្ងៃណាហ្នឹងចេះដឹងណាស់ Ê, cái nào, ao đây anh តែរាល់ថ្ងៃកន្លងមកកូនខ្ញុំសុកនេះគេក៏ដៅបែបនេះដែរមែនទេម៉ែពិតសោកស្ដាយណាស់ដែលធ្វើឲ្យកូនខូចអនាគតឲ្យម៉ែសំទោសផងណាសុកនេះ vào chăm tích không ờ à, ở đây thế bọn វាខ្ញុំតមកហើយខ្ញុំឈប់ផឹកហើយហើយអឺបើផឹកគ្រប់គ្រងអារម្មណ៍ខ្លួនឲ្យបានផងបងពូអើយបើថាអត់ផឹកទេមកហូបបាយហូបអីជុំគ្នាសិនមកអូអត់អីទេហូបចុះខ្ញុំអត់តន់ឃ្លានផងអរគុណច្រើនដល់មកបាយបាយសិនទៅ មកអូនម៉ែជួយខ្ញុំផងណាម៉ែណាខ្ញុំអត់ចង់ចប់គុកទេម៉ែអឺរៃ កូនទៅទៀតឯងជាប់គុកអញ្ចឹងហើយអសុំមុខឯងឯងមិនសុំកើតជាកូនរបស់យើងទេយើងបដៅមិនដែលស្ដាប់ឯងទៅធ្វើអំពើដែលសង្គមស្អប់ពើឯងមកខ្លាញ់អនាគតកូនស្រីស្រីអាចង្រៃម៉ែខ្ញុំសុំទោសម៉ែខ្ញុំនឹងខឲ្យម៉ែម៉ែ នៅខ្វៃលបងឈឿនមោះបាំងផ្លិតមកក្តារពីក្តារអីអត់តែមីងខ្ញុំលែងចង់សាក់លែងភ្នាល់អីទៀតអីពួកម៉ែខ្ញុំឈប់លេងល្បែងហើយអ្នកមីងកុំសូវមកបបោគាត់លេងល្បែងទៀតយីអាក្មេងនេះដៀលអញស្ពឹកមុខហ្មងណា ហើយមិនលេងក៏អត់ទេអញទៅវិញឯងខ្ញុំស្ដាយខ្លាំងណាស់ម៉ែវិញដែលធ្វើឲ្យកូនស្រីខ្លួនឯងអស់អនាគតហើយអ្នកដែលរំលោភកូនស្រីយើងជាមនុស្សដែលខ្ញុំផឹកស៊ីជាមួយរាល់ថ្ងៃទៀតខ្ញុំខកខ្លាំងណាស់ម៉ែវិញ សុខនេះពុំសំទោសកូនស្រីពុកម៉ែកុំភ័យពេលកូនរៀនចប់កូននឹងរកស៊ីចិញ្ចឹមពុកម៉ែវិញ